បាទសួស្តីអ្នកទាំងអស់គ្នាតោះអញ្ចឹងនេះយើងមកមើលជាមួយនៅ account បន្ទាប់មួយទៀតអីអញ្ចឹងសម្រាប់ account នេះគឺតម្លៃ70ដុល្លារដូចគ្នាដូចទៅនៅ account មុននឹងតិចហ្នឹងណាបាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញស្រាប់ហើយគឺ Hero 59បាទ Emblem 50គុតជាមួយនឹង skin 72បាទ Script មាន6បាទបងប្អូនអញ្ចឹងតោះយើង scroll មើលបន្តិចទៅបាទមាន Idora មាន Franco មាន Lunox បាទជាមួយនឹង Kimi Selena បាទអញ្ចឹងនេះគឺ skin ល្អល្អដែរបាទ Chu KS បាទ Karina ខេបាទនេះអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូន បាទបើសិនតែចង់មើលអីបន្ថែមទៀតអាចឆាត មកខ្ញុំបានឬចង់តាក់ទងមកទិញអីគឺអាចឆាតមក page របស់ខ្ញុំឬក៏តាក់ទងតាមលេខទូរស័ព្ទនៅលើកញ្ចក់ផ្ទាល់ហ្នឹងអ្នកនរគ្នាអូខេចឹងមានតែប៉ុណ្្នឹងអ្នកនរគ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាកុំភ្លេច like page follow.c first កុំភ្លេច subscribe channel YouTube ដាក់រូបកណ្ដឹងម្នាក់មួយផងអរគុណច្រើន